តងតងលីណាសង្សារខ្ញុំហ្មងបើមកខ្ញុំមិនក៏បានហ្មងតែមនុស្សរាប់អានគ្នាមកនិយាយថាចង់មិនក៏បានមិនមនុស្សខ្ញុំស្រឡាញ់បើយល់អត់ខ្ញុំដឹងថាស្រឡាញ់តើតែខ្ញុំមានបានប៉ះពាល់ខ្លួននៅមនុស្សតាក់តងគ្នាយូរតើពេលរងឯងលេងជាមួយខ្ញុំនៅក្នុងផ្ទះខ្ញុំប្រាប់តើប្រាប់ថាខ្ញុំតាក់តងតែខ្ញុំអត់បានប៉ះពាល់ខ្លួនប្រានទេ ត្រង់ស៊ីអីមួយគ្នាមែនសំបីតែថើមិនចង់បានថើផងគាត់ថាឆាតលេងជាមួយខលវីដេអូមែនតែលើបានញ៉ៃជាមួយទេណាត់គ្នាហ្មងក៏ភ្លើងម្នាក់ម្ដងញ៉ាក់ខ្លាចងាប់ឯងកុកក៏ខ្ញុំធ្លាប់ជាប់ដែរខ្ញុំខ្ញុំខ្លាចខ្ញុំហ៊ានទេខ្ញុំមានខ្សែទេ តែមនុស្សអានរាប់អានគ្នាសុកសុកមកមកទៅរឿងគ្នាអត់ដឹងអីនេះគេតែខ្ញុំខ្លាចមែនខ្ញុំមានកំភ្លើងទេខ្ញុំមានកំភ្លើងទេខ្ញុំជិះរៀនសាមញ្ញទេ ហើយក៏មានខ្សែណាដែរធម្មតាធម្មតាទេ សុំតែមកសុកទេតែមករករឿងខ្ញុំខ្ញុំក៏មិនដឹងដែរបងចិត្តកូនប្រុសបងស្គាល់ចិត្តដូចគ្នាហ្មងកំភ្លើងម្នាក់ម្ដងមក បាញ់ទៅបាត់ដបងទៅមិនកំភ្លើងទេខ្ញុំមានកំភ្លើងទេខ្ញុំរៀនសាមញ្ញតើចង់ធ្វើខ្ញុំធ្វើមកខ្ញុំមានខ្សែទេអាមនុស្សរាប់អានគ្នាសុកសោមមករោរឿងគ្នាអត់ដឹងរៃចិត្តកូនប្រុសកូនប្រុសដូចគ្នាតើតែបើថាបាទមានកំភ្លើងខ្ញុំរោឲ្យម្នាក់ម្ដងមកខ្ញុំរកខ្ញុំយកទៅពីដើមបោះ ម្នាក់ម្ដាលមកខ្ញុំអត់ខ្លាចទេទេខ្ញុំមិនចេះបាញ់បោះទេខ្ញុំអត់ចេះបាញ់បោះទេខ្ញុំរកកភ្លើងពីរដើមតបាន ម្នាក់ម្ដាលមកគ្នាម្ដាយមានម៉ានក៏បានដែរហ៎ខ្ញុំតឯងទេចិត្តកុំណាហ្មងល្ងាចខ្ញុំទៅដល់បាត់ដំបងខ្ញុំរកកភ្លើងពីរដើមតបាន ម្នាក់ម្ដាល បើមិនបងឯងទេខ្ញុំនិយាយយូរយល់មានតែម៉េចមានន័យតែម៉េចមានន័យតែម៉េចមិនមករករឿងគ្នាមិនដឹងនឹងពីកាលជួយចង់បាញ់ខ្ញុំបាញ់ខ្ញុំមកបាញ់ខ្ញុំទៅផ្ទះខ្ញុំអត់តដៃទេបងបាញ់មកមិនបាច់ប្តឹងទេមិនលេងប្តឹងទេបើសិនខ្ញុំងាប់ខ្ញុំក៏ប្តឹងដែរហ្នឹងហើយហ្នឹងហើយចាំខ្ញុំទៅ អត់ទេកំភ្លើងមិនម្ដងអត់ទេទេមកបងខ្ញុំខ្លាចងាប់ណាស់